ពេលដែលខ្ញុំសុំលឹងមើលទៅឯភ្នំតើសេងក្តីជុំនួយខ្ញុំមកពីណាជុំនួយខ្ញុំមកតែពីព្រះយេហូវ៉ាដែលបងកើតផ្ទៃមេឃនិងផែនដី ព្រះយេហូវ៉ាទ្រង់នឹងរឹងសានឹងជាមលុបត្រជាងនៅចិត្តរូបនឹងបងកាយពេលថ្ងៃ យ៉ាងត្រជាក់ពី ព្រះយេហូវ៉ាទ្រង់នឹងរាំងសានាងជាមលុបតជាងនៅចិត្តរូបនាងបងកាយពេលថ្ងៃមិនត្រូវព្រះអាទិត្យធ្វើទុំឡើយយំក៏ដោយមិនត្រូវព្រះច័ន្ទធ្វើទុំដែរ សានាងពិនឲ្យរួចពីភិមទុញច្រិតយ៉ាងជេរំដឹងរៀងសាប្រលឹងផងនាងយ៉ាងត្រជាងពី